ប្រវត្តិតស៊ូនិងស្នាដៃរបស់លោកស៊ីនសូអាបេអតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលកាន់តំណែងបានយូរបំផុត ក្នុងប្រវត្តិសាស្ត្រជប៉ុនអតីតនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនសូអាបេត្រូវបានបាត់បង់ជីវិត នៅមុននេះបន្តិចក្នុងវ័យ67ឆ្នាំ ក្រោយរងការបាញ់ប្រហារពីសំណាក់ខ្មាន់កំភ្លើងកាលពីម៉ោង11:30នាទីថ្ងៃត្រង់ម៉ោងនៅជប៉ុន នៅថ្ងៃទី8ខែកក្កដាឆ្នាំ2022នេះ ការបាត់បង់អតីតនាយករដ្ឋមន្ត្រីរូបនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ និងប្រជាជនជប៉ុនក៏ដូចជាថ្នាក់ដឹកនាំនិងប្រជាជនបណ្ដាប្រទេសជាច្រើន មានការសោកស្ដាយនិងក្រៀមក្រំបំផុត យ៉ាងណាមិញបើក្រឡេកមកមើលពីប្រវត្តិតស៊ូនិង ស្នាដៃធំធំរបស់លោកស៊ីនសូអាបេក្នុងការ ដឹកនាំប្រទេសជប៉ុន ដែលមិនមាននាយករដ្ឋមន្ត្រីណាអាចធ្វើបាន។ លោកស៊ីនសូអាបេកើតនៅថ្ងៃទី21ខែកញ្ញាឆ្នាំ1954ក្នុង ទីក្រុងតូក្យូប្រទេសជប៉ុនគាត់គឺជាអ្នកនយោបាយជប៉ុនដែលបានធ្វើជានាយករដ្ឋមន្ត្រីជប៉ុន2ដង គឺម្ដងក្នុងឆ្នាំ2006ដល់ឆ្នាំ2007និងម្ដងទៀតក្នុងឆ្នាំ2012ដល់ឆ្នាំ2020និងជានាយករដ្ឋមន្ត្រីតែម្នាក់គត់ដែលកាន់តំណែងយូរបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។ លោកអាបេកើតក្នុងត្រកូលអ្នកនយោបាយដ៏លេចធ្លោមួយដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយជីតារបស់គាត់គឺលោកគីស៊ីណូប៊ូសុបានបម្រើការជានាយករដ្ឋមន្ត្រី រវាងឆ្នាំ1957និងឆ្នាំ1960 ហើយឪពុករបស់លោកអាបេបានបម្រើការជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ1993លោកអាបេបានឈរឈ្មោះក្នុងការបោះឆ្នោតសកលមួយ បន្ទាប់ពីការស្លាប់របស់ឪពុកគាត់ចាប់តាំងពីពេលនោះមកគាត់បានក្លាយជាអិសរជនឈានមុខគេក្នុងនយោបាយជប៉ុនក្នុងនាមជាអនុលេខាធិការខត្តកាល័យលោកបានធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនកាលនោះលោកអាបេបានក្លាយជាមេដឹកនាំដំបូងគេ ក្នុងឆ្នាំ2006ក្នុងអាយុ52ឆ្នាំ ដែលធ្វើឲ្យលោកក្លាយទៅជានាយករដ្ឋមន្ត្រីក្មេងបំផុតក្រោយសង្គ្រាមរបស់ប្រទេសជប៉ុនប្រហែលមួយឆ្នាំក្រោយមកគណៈបកប្រជាធិបតេយ្យសេរី បានចាញ់ការបោះឆ្នោតសភាជាន់ខ្ពស់ហើយលោកអាបេបានលាលែងពីតំណែងដោយសារតែសុខភាពកាន់តែអាក្រក់ស្ថានភាពរបស់គាត់បានប្រសើរឡើងតាមពេលវេលា បន្ទាប់មកលោកអាបេបានដឹកនាំគណៈបកប្រជាធិបតេយ្យសេរី LDP ឲ្យទទួល បានជ័យជំនះភ្លុកទឹកភ្លុកដី នៅក្នុងការបោះឆ្នោតសភាជាន់ទាបឆ្នាំ2012ហើយបានក្លាយជានាយករដ្ឋមន្ត្រីម្ដងទៀតគាត់ត្រូវបានគេស្គាល់ដោយគោលនយោបាយអាបេណូមិករបស់គាត់ដែលមានគោលបំណងធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសមានភាពរស់រវើកឡើងវិញហើយគាត់ជាអ្នកប្រតិបត្តិដ៏ឆ្លាតវៃនិងជួមុខការទូត លោកអាបេបានដឹកនាំគណៈបករបស់លោកទទួលបានជ័យជំនះក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ហើយបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុនក្រោយមកគាត់បានចុះចេញពីតំណែងម្ដងទៀតនៅឆ្នាំ2020ដោយសារតែបញ្ហាសុខភាពប៉ុន្តែគាត់នៅតែជាអិសរាជជនដ៏មានឥទ្ធិពលនៅក្នុងគណៈបក LDP ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។